យើងបន្តមើលបានប្រមាណអ្នកហើយអឺលោកគ្រូបន្តបាទពាក់ព័ន្ធគ្នាជាមួយនឹង backup plan ហ្នឹងគឺយើងត្រូវត្រៀមជានិច្ចអញ្ចឹងតបយើង ត្រូវមានតប ស្រួចនិងតបជំនួយអញ្ចឹងនៅក្នុងទីផ្សារក៏យើងត្រូវតែរៀបចំពីលើយុទ្ធសាស្ត្រក្នុងការវាយលុកទីផ្សារថាតើយើងមានតបជំនួយអីនៅក្នុងពេលដែលយើងធ្វើបរាជ័យអញ្ចឹងដោយសារតែការធ្វើការលក់ឬក៏ sell objective របស់យើង យើងមានដែនកំណត់ពេលវេលាមួយជាក់លាក់សមស្របយើងដាក់ target លក់ក្នុងរយៈពេល1ខែ1សប្តាហ៍1ខែឬក៏3មួយត្រីមាស អាហ្នឹងដែលយើងធ្វើ ហើយគួររៀបចំ back up ទៅលើសកម្មភាពណាខ្លះដែលវាត្រូវធ្វើអញ្ចឹងនៅគណៈពេលដែលយើងដាក់ target លក់ហើយក្នុងរយៈពេល1ខែបើសិនជាយើងលក់មិនបានយើងត្រូវសិក្សាស្រាវជ្រាវកន្លងមកគឺអឺដំណាក់កាលដែលយើងធ្វើគឺរយៈពេលពាក់កណ្ដាលនៃសកម្មភាព នៅក្នុងការរៀបចំឲ្យ plan របស់យើងដំណើរការបើសិនជាមានបញ្ហាមកកើតឡើងនៅគណៈពេលដែរវាអត់ meet target របស់យើងអញ្ចឹងមួយខែលក់បាន10000បើសិនជាយើងលក់អត់បានយើងត្រូវចាប់ផ្ដើមសម្លឹងមើលថាសន្ទុះនៅក្នុងការលក់របស់យើងអាចឈានទៅរកគ្រប់ target អត់អានេះដែលជាចំណុចត្រូវប្រមាលមើលនៅគណៈពេលដែលយើងដំណើរការទៅពាក់កណ្ដាលនៃផែនការ ទី1យើងត្រូវចាប់ដើម review ទៅលើសកម្មភាពរបស់យើងបន្ទាប់ពីនោះបានយើងតម្រូវឲ្យរៀបចំបើសិនជាវា mid target វាដំណើរការរលូនទៅអា back up plan ហ្នឹងយើងមិនចាំបាច់ប្រើទេ យើងមិនចាំបាច់យកទៅពិចារណាទេប៉ុន្តែការ review ទៅលើសកម្មភាពនៃការធ្វើ report រយៈពេលពាក់កណ្ដាលនៃផែនការរបស់យើងបើយើងធ្វើមួយខែដាក់ target មួយខែអញ្ចឹងពីសប្តាហ៍ក្រោយយើងចាប់ផ្ដើម review មើលថាតើសកម្មភាពយើងយ៉ាងម៉េចខ្លះវាអាច ជាកទៅថាតើវាគ្រប់ target អត់ណាហ្នឹងនៅពេលដែលគិតថាគ្រប់អាហ្នឹង that fine យើងមិនចាំបាច់ធ្វើតែ បើសិនជាមិនគ្រប់យើងត្រូវពិនិត្យមើលភាពខ្លាំងឬក៏ភាពខ្សោយ ចំណុចណាដែលកើតឡើងខណៈពេលដែលយើងធ្វើ បុគ្គលិកគាត់ មិនមានឆន្ទៈក្នុងការធ្វើ ឬក៏ស្ថានភាពទីផ្សារឬក៏កត្តានៃមេតូតដែលយើងធ្វើហ្នឹងវាអត់ជោគជ័យ អញ្ចឹង marketing manager គាត់ចាប់ផ្ដើមរិះរកចំណុចហ្នឹងដើម្បីយកមក back up រាល់សកម្មភាពបើសិនជាគាត់អត់ meet target គិតថាកន្លះខែទៀតมันអាចទេបើมันអាចគាត់ចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកអាហ្នឹងគេ refer នេះ require ឲ្យ market process ហ្នឹង market plan process ហ្នឹងចាប់ផ្ដើមកែសម្រួលឡើងវិញចំណុចហ្នឹងអញ្ចឹងអាចយើងធ្វើនៅគណៈពេល ពាក់កណ្ដាលឬក៏ចប់អញ្ចឹងចំណុចហ្នឹងអូខេអញ្ចឹងបកណីចប់ពេលខ្លះគេអត់ back up នៅក្នុងដំណាក់កាលនៃអឺពាក់កណ្ដាលដើម្បីឲ្យគ្រប់ target ទេគេបដោយឲ្យវាចប់ហើយគេចាប់ផ្ដើមរៀបចំសកម្មភាពកែសម្រួលទៅលើសកម្មភាពក្រោយយើងខ្វះខាតអីក្នុងមក target យើងក្នុងខែហ្នឹងអញ្ចឹងក៏គេចាប់ផ្ដើម back up អញ្ចឹង require ដូចគ្នា អាស្រ័យទៅតាម marketing manager ដែលគាត់តម្រូវឲ្យគាត់ថាត្រូវតែបខំចិត្តឲ្យគ្រប់ target អញ្ចឹង backup plan យើងត្រូវមានតែបើសិនជាគាត់អត់បខំទេគាត់ថាអ្នកឯងលក់បានបានបានទៅបើគ្រប់ target ល្អអញ្ចឹងយើងព្យាយាមលក់ហើយក្រោយមកយើងចប់ទិសដៅចប់ពេលវេលាយើងអាច backup បាននៅក្នុងពេលសកម្មភាពទៅលើ campaign ផ្សេងទៀតអាចយុទ្ធនាការនៅក្នុងការធ្វើនៅក្នុង zone ណាមួយ កម្ពេញទី1កម្ពេញទី2កម្ពេញទី3យើងចាប់ផ្ដើមបដូរយុទ្ធសាស្ត្រអាហ្នឹងណាកម្ពេញទី1បើវាបរាជ័យអត់គ្រប់ target គេអាចចុះទៅយុទ្ធនាការមួយទៀតទី2គេត្រូវកែសម្រួលយុទ្ធសាស្ត្រធ្វើម៉េចឲ្យវាដំណើរការពេលខ្លះយុទ្ធសាស្ត្រដែលយើងប្រើនៅក្នុងតំបន់ហ្នឹងมันអាចស៊ីជាមួយនឹងតំបន់ហ្នឹងអញ្ចឹងណាហើយយុទ្ធសាស្ត្រដដែលយកទៅប្រើនៅក្នុងដំណាក់កាលនៃ campaign ទី2នៅក្នុងតំបន់ផ្សេងគ្នាគាត់ជោគជ័យអញ្ចឹងអាស្រ័យទៅលើកត្តាទាំងអស់ហ្នឹងដែរណាអាហ្នឹងភាពបត់បែនដែលត្រូវតម្រូវឲ្យយើង មាន back up plan អូខេតោះចំណុចបន្ទាប់អរគុណលោកគ្រូឥឡូវយើងចូលមកដល់សំណួរទី8ដែលនិយាយពីភាពខុសគ្នារវាង pass and poor strategy នៃ promotion ឥឡូវ IKP យើងចូលដល់ក្រុមទី1តែម្ដងបាទអរគុណច្រើនចំពោះសំណួរទី8តកតងជាមួយនឹងអឺភាពខុសគ្នារវាង push ហើយនិង pull strategy នៃការធ្វើ promotion ហ្នឹងគឺ ទី1 push strategy គឺផ្ដោតសំខាន់ទៅលើចាក់ស្ដែងទៅទៅលើ personal selling ដែលក្នុងនោះគឺយុទ្ធសាស្ត្រនឹងធ្វើយ៉ាងណាចែកចាយឲ្យ product ឲ្យការរៀបចំទៅលើ distribution នឹងមានភាពល្អប្រសើរងាយស្រួលនៅក្នុងការចែកចាយតែផ្ដោតសំខាន់ទៅលើ personal selling តែម្ដងហើយតាក់ទងជាមួយនឹង pool strategy នេះវិញគឺជាគណៈជាពេលដែលបង្កើតឲ្យមាន demand ឲ្យអតិថិជន ក្នុងនោះគឺមាន ការបង្កើតឲ្យមាន awareness ឬក៏ interest ឬក៏ promotion អីជាដើមទៅដល់ អតិថិជនចុងក្រោយហើយចំពោះឧទាហរណ៍ សុំទុកសិនឲ្យក្រុមបន្ទាប់សិនអញ្ចឹងចំពោះឧទាហរណ៍ក្រុមទី1សុំទុកសិនអរគុណច្រើនអរគុណអឺចូលមកដល់ក្រុមទី3អឺចំពោះ post and pool strategy ហ្នឹងដូច Marvel បាននិយាយអញ្ចឹងវាមានន័យខុសគ្នាហ្មងទេដោយ pool strategy ហ្នឹងគឺជានិយាយទៅ company ហ្នឹងប្រើយុទ្ធសាស្ត្រយ៉ាងណាដើម្បីជំរុញឲ្យផលិតផលរបស់ខ្លួនហ្នឹង ទៅដល់ស្បែកអតិថិជនដោយវិធីសាស្ត្រផ្សេងផ្សេងរីឯ pool strategy ហ្នឹងអ pool strategy ហ្នឹងគឺជាគឺជាវិធីសាស្ត្រដែលធ្វើយ៉ាងណាឲ្យអតិថិជនរត់មករកផលិតផលរបស់យើងវិញហើយចំពោះឧទាហរណ៍ខ្ញុំសុំទុកដែររត់នៅអត់តាន់ឃើញអរគុណបានប៉ុណ្ណឹងអឺអរគុណបងចូលមកដល់ក្រុមទី4អឺចំពោះ post strategy នឹងគឺជាយុទ្ធសាស្ត្ររុញនៅផលិតផលឲ្យទៅអតិអតិថិជនខណៈដែល post strategy នឹងគឺទាញអតិថិជនទៅរកផលិតផល post strategy គឺជា quick way ដែលមូអតិថិជននឹងពីការយល់ដឹងអំពីការពីការយល់ដឹងនឹងទៅរកពីការយល់ដឹងអំពីការទិញហើយ post strategy នឹងគឺវាបង្កើតនៅការបន្តទំនាក់ទំនងជាមួយនឹង brand ហើយគោលបំណងទាំងពីរហ្នឹងគឺដើម្បីផ្លាស់ប្ដូរអតិថិជនតាមដំណើរពីការយល់ដឹង ទៅទៅដល់ការទិញទោះយ៉ាងណាយុទ្ធសាស្ត្រអឺភូលហ្នឹងគឺបានទំនោរទៅរកភាពជោគជ័យបន្ថែមទៀតនៅក្នុង ការកសាង brand ambassador ហើយចំពោះអឺ example វិញនៅក្នុងអឺ post strategy ហ្នឹងគឺសូមលើកឧទាហរណ៍ពីការលក់ទូរស័ព្ទ អឺនៅពេលដែលគេលក់ទូរស័ព្ទអីមួយអញ្ចឹងពួកខាងរោងចក្រគឺគាត់ offer discount នៅលើទូរស័ព្ទនឹងដើម្បី encourage អ្នកទិញនឹងឲ្យជ្រើសរើសនៅទូរស័ព្ទរបស់ពួកគាត់ហើយចំពោះ pull strategy វិញឧទាហរណ៍នៃ pull strategy វិញគឺជាការប្រើប្រាស់នៅ advertising ដើម្បីលក្ខណៈថា build up customer demand សម្រាប់ product ហ្នឹងហ្មងឧទាហរណ៍ដូចជា ការ advertising ជាការ subsidy អំពីរបស់លេង អូនក្មេងនៅលើទូរទស្សន៍ការផ្សព្វផ្សាយបែបនេះនឹងតាក់ទាញនៅ អតិថិជនដែលជាកូនក្មេងរបស់ពួកគាត់ បានច្រើនអឺឧទាហរណ៍ខ្ញុំបានចាប់អីអឺសូមក្រុមទី5 អឺ group 5សម្រាប់ក្រុមទី5អឺអឺភាពខុសគ្នារវាង post ហើយនិង pool ហ្នឹងទីមួយគឺ post post វាគឺជាយុទ្ធសាស្ត្រមួយដែលពាក់ព័ន្ធជាមួយនឹងទិសដៅនិងកិច្ចខំប្រឹងប្រែងផ្អែកទៅលើទីផ្សារហើយធ្វើយ៉ាងម៉េចឲ្យ product ហ្នឹងទៅដល់ដៃអតិថិជនហើយបើនិយាយពី objective វិញគឺធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនហ្នឹងដឹងពី ផលិតផលឬក៏ម៉ាក់ ផលិតផលមួយហ្នឹងហើយបើការប្រើប្រាស់វិញគឺ post ហ្នឹងគឺ focus ទៅលើការ sell ហើយចំពោះ lead time វិញវិញគឺវាប្រើរយៈពេលវែងចំពោះ pool វិញគឺជាយុទ្ធសាស្ត្រមួយដែលពាក់ព័ន្ធនឹងការជំរុញទឹកចិត្តអឺឲ្យអ្នកទិញហ្នឹងជឿជាក់ទៅលើផលិតផលរបស់យើងហើយទិញនៅផលិតផលរបស់យើងចំពោះ objective វាវិញគឺលើកទឹកចិត្តអតិថិជនឲ្យស្វែងរកផលិតផលឬក៏ម៉ាក់អឺ ផលិតផលមួយផលិតផលយើងហ្នឹងហើយចំពោះការប្រើប្រាស់វិញគឺប្រើប្រាស់ទៅលើការ advertising ចំពោះ lead time ផលភូលហ្នឹងគឺវាប្រើរយៈពេលខ្លីក្រុមខ្ញុំមានតែប៉ុណ្្នឹងទេហើយសម្រាប់ឧទាហរណ៍គឺក្រុមខ្ញុំសូមចាំស្ដាប់ចម្លើយរបស់ ក្រុម presentation អរគុណអឺសូមខំចាំមកដល់ចំណុចខ្ញុំវិញគឺចំពោះ cost ហ្នឹងគឺសំដៅលើការធ្វើយ៉ាងណាឲ្យផលិតផលរបស់យើងហ្នឹងលក់ដាច់ទៅដល់អតិថិជនអញ្ចឹងហើយជារបៀបធ្វើយ៉ាងណាឲ្យអាផលិតផលដែលយើងលក់ហ្នឹងធ្វើឲ្យអតិថិជនពេញចិត្តហើយនឹងងាយស្រួលដល់អតិថិជនជាដើមហើយចំពោះ pool វិញគឺពឹងផ្អែកលើការបង្កើតចំណាប់អារម្មណ៍ដូចជាការមាន ជាតំណាងដូចជាជួលអ្នកល្បីល្បីដើម្បីឲ្យតំណាងផលិតផលហ្នឹងហើយចំពោះឧទាហរណ៍ post គឺដូចជាការធ្វើ promotion អីផ្សេងផ្សេងហើយនឹងចំពោះ pool វិញគឺការជួលដូចជាតារាអីមកតំណាងឲ្យផលិតផលហ្នឹងអឺធីរតមានអីបន្ថែមអត់ អអត់អីទេអក្រុមខ្ញុំអចប់ដំណឹងឯងមានតែប៉ុណ្្នឹងឯងអត់មានអីបន្ថែមទេចាប៉ុណ្ណឹងក្រុមខ្ញុំមានប៉ុណ្ណឹងនឹងឯងសូមអរគុណបងអឺចូលមកដល់ក្រុមទី7អឺសម្រាប់រូបទី7វិញតកតងជាមួយនឹង push និង pull strategy ហ្នឹងវាខុសគ្នាត្រង់ថា push ហ្នឹងគឺជាយុទ្ធសាស្ត្រទីផ្សាររបៀប personal selling ធ្វើយ៉ាងណាសេវាកម្មហើយនិងផលិតផលហ្នឹងទៅដល់ដែរអតិថិជនចំណែកឯ post ហ្នឹងគឺជាយុទ្ធសាស្ត្រធ្វើយ៉ាងណានៅក្នុងការផ្សព្វផ្សាយ advertising តាមបែប digital marketing ឬក៏ traditional marketing ដើម្បីទាក់ទាញអតិថិជនឲ្យមកទិញឬក៏ស្វែងរកផលិតផលសេវាកម្មរបស់ស្ថាប័ននឹងចំណែកឯឧទាហរណ៍ឧទាហរណ៍ជាក់ស្ដែងដូចជាអឺ ការលក់ទូរស័ព្ទដៃឧទាហរណ៍ម៉ាក Apple ចោះការលក់ទូរស័ព្ទដៃម៉ាក Apple តើក្រុមហ៊ុន Apple ធ្វើយ៉ាងណាបានធ្វើឲ្យធ្វើយ៉ាងណាដើម្បីឲ្យទូរស័ព្ទដៃរបស់ម៉ាក Apple ហ្នឹងមកដល់កម្ពុជាដល់ទីផ្សារកម្ពុជាដល់ដៃអ្នកដែលចង់ប្រើប្រាស់នៅម៉ាកផលិតផលរបស់ Apple ហ្នឹងចំណែក iPush ហ្នឹងដូចជាការផ្សព្វផ្សាយនៅម៉ាកផលិតផលថ្មីរបស់ Apple ហ្នឹងដូចថា i iPhone 12 Pro Max អីចឹងយើងធ្វើតាមផ្សព្វផ្សាយតាម advertising ឬក៏ផ្សព្វផ្សាយជាដល់សាធារណជនថាយើងនឹងចេញឆាប់ឆាប់នេះនៅពពួកទូរស័ព្ទដៃ12 Pro 13 Pro ចឹងទៅដែលធ្វើឲ្យអតិជនមួយចំនួនគាត់មានចំណាអារម្មណ៍អញ្ចឹងគាត់នៅពេលដែលទូរស័ព្ទដៃនឹងចេញភ្លាមគាត់នឹងទៅស្វែងរកទូរស័ព្ទដៃនឹងដើម្បីមកប្រើប្រាស់អឺនេះគឺចម្លើយរបស់ក្រុមទី7សូមអរគុណ អឺសូមអរគុណខំទាំងអស់ហើយចម្លើយនឹងមើលទៅវាស្តៀងស្តៀងគ្នាដែរអឺហើយឥឡូវខ្ញុំសូមបន្ថែមអឺដោយក្រុមទី1គាត់បាននិយាយអញ្ចឹងចំពោះ post strategy គឺគេផ្ដោតទៅលើការ sell orientation គឺការតម្រង់ទិសទៅលើការលក់តាមម្ដងគឺ direct selling អូ personal selling ហើយចំពោះ post strategy វិញគឺ ផ្ដោតទៅលើការដំរង់ទិសទៅលើការធ្វើ marketing ហើយចំពោះយុទ្ធសាស្ត្រទាំងពីរហ្នឹងគឺវាវាអាស្រ័យទៅលើក្រុមហ៊ុនរបស់យើងឯងមែនយុទ្ធសាស្ត្រមួយណាល្អជាងយុទ្ធសាស្ត្រមួយណាប៉ុន្តែវាអាស្រ័យទៅលើថាក្រុមហ៊ុនរបស់យើងហ្នឹងគឺជាក្រុមហ៊ុនដែលផលិតផលិតផលិតផលឬក៏សេវាកម្មបែបណាដើម្បីអឺនៅពេលដែលយើងដឹងថា ផលិតផលឬក៏សេវាកម្មយើងបែបណាយើងជ្រើសយើងអាចជ្រើសរើសវិធីសាស្ត្រណាមួយដើម្បីឲ្យត្រូវនឹងផលិតផលរបស់យើងអឺចំពោះឧទាហរណ៍ខ្ញុំគិតថាខមអាគឹមអឺនិយាយថាប្រហែលជាមើលលីងដូចគ្នាឯងដែលសារតែឧទាហរណ៍ដែលខ្ញុំបានធៀបហ្នឹងគឺវាដូចតាអាគឹមនិយាយអញ្ចឹងអឺលោកគ្រូចំណុចខ្ញុំចប់ហើយលោកគ្រូមានអីបន្ថែមមក មានមានមានលើតែក្រុមទី1មានឧទាហរណ៍អីក្រុមទី1បាទលោកគ្រូអឺចំពោះក្រុមទី1អឺតកតងជាមួយនឹងឧទាហរណ៍ហ្នឹងมันคล้ายគ្នាគ្រាន់តែបន្ថែមបន្តិចដែរថាតកតងជាមួយនឹង pool strategy ហ្នឹងគឺ បើគេរៀបចំទៅលើតកតងជាមួយនឹងភូលដូចគ្នាដែរគឺគេបង្កើតទៅលើ ការយល់ដឹងរបស់អតិជនមួយសិនអតិជនយល់ទៅលើ product ហ្នឹងមុននឹងគេចេញលក់ទៅលើផលិតផលមួយហ្នឹងឧទាហរណ៍ថាគេលក់ទៅលើឡានមួយអញ្ចឹងចុះអញ្ចឹងឡានហ្នឹងមុននឹងឲ្យអតិជនទិញបាន ទៅលើ pool strategy របស់គេហ្នឹងគឺគេធ្វើទៅលើ marketing ជាមួយសិន strategy ដោយបង្ហាញយ៉ាងណាឲ្យអតិជនយល់ដូចជាការផ្សព្វផ្សាយទៅលើតាម social media អឺ advertising sales email marketing ជាដើមធ្វើយ៉ាងណាឲ្យអតិជនបានស្គាល់ទៅលើ product មួយនឹងពេលដែលស្គាល់ហើយគេចាប់ផ្ដើមទាញអាការ awareness របស់អតិជននឹងឲ្យមកកាន់ direct sale ឬក៏ personal selling របស់ខាង push strategy នឹងដោយការបង្ហាញទៅលើ trade sale promotion ឬក៏ដាក់តាំងដើម្បីឲ្យអតិជនមកមកមើលផ្ទាល់ក្នុងការទិញទៅលើ product ហ្នឹងអរគុណច្រើនលោកគ្រូអូខេអឺ គូបញ្ជាក់បន្ថែមហើយដើម្បីឲ្យយើងកាន់តែច្បាស់អ្វីដែលយើងនិយាយទាំងអស់ហ្នឹងมันខុសទេសិតតែជាចំណុចមួយត្រូវល្អប៉ុន្តែគូចង់បន្ថែមតិចទៀតឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតណាត្រង់ចំណុចនៃកលឹក2ទៅលើ push strategy ជាមួយនឹង pull strategy អញ្ចឹងកុំឲ្យមាន ការភ័ន្តច្រឡំឬក៏ថាប្រើមួយណាឬក៏ប្រើមួយអត់មួយការពិតអាហ្នឹងវាទាំងពីរណាវា two way two សារវិទ្យាដែលយើងត្រូវតែប្រើនៅក្នុងយុទ្ធនាការនៅក្នុងការលក់អញ្ចឹងទាំងពីរហ្នឹងគឺយើងប្រើហើយសួរថាប្រើពេលណាអាស្រ័យទៅលើការសម្រេចចិត្តហើយនឹងប្រភេទនៃផលិតផលដែលយើងប្រើហើយសមស្របក្នុងការវាយលុកទីផ្សារអាហ្នឹងជាការសម្រេចចិត្តរបស់ marketing manager ប៉ុន្តែអ្វីដែលសំខាន់នៅគណៈពេលនេះយើងត្រូវស្គាល់ទៅយល់ឲ្យបានច្បាស់ហើយស៊ីជម្រៅទៅលើយុទ្ធសាស្ត្រទាំងពីរហ្នឹងបាទសម្រាប់ push strategy គឺវាពាក់ព័ន្ធគ្នាជាមួយនឹងការរៀបចំយកផលិតផលហ្នឹងទៅឲ្យអតិថិជនមើលចំដៅទៅលើយើង bring product ទៅឲ្យ customer ឃើញតតែម្ដងដោយគាត់មិនបានដឹងអីសោះអាហ្នឹងណាគាត់អត់ស្គាល់អីថានឹងផលិតផលអីទេយើងយកទៅយើងអឺធ្វើម៉េចឲ្យគាត់ motivate គាត់ធ្វើម៉េចឲ្យគាត់ទិញអាហ្នឹងជាលក្ខណៈមួយដែលយើងមិនបានធ្វើអីអាហ្នឹង push strategy យើងផលិតបានយកផលិតផលទៅរុញទៅដល់ដៃអតិជនដើម្បីឲ្យគាត់មើលគាត់ពិនិត្យគាត់ឲ្យបើគាត់ចង់បានត្រូវគាត់ទិញយកអាហ្នឹងអញ្ចឹងជាលក្ខណៈនៃការដែលយើងទាញទៅរក push strategy ហើយកលឹះនៅក្នុងការដែលធ្វើគេហៅថា tactic នៅក្នុងការធ្វើដើម្បីឲ្យយើងប្រើយុទ្ធសាស្ត្រនឹងបានជោគជ័យ tactic របស់វាគឺគេហៅថា push tactic push tactic ហ្នឹងមានអីខ្លះដែលត្រូវធ្វើ ចំណុចទី1គឺប្រើតាម trade show promotion ឬក៏ encourage retailer demand នេះអញ្ចឹងចំណុចទី1គឺក្រុមហ៊ុនគាត់ជួញទៅលើ trading show អាចជាអឺពិព័រណ៍ពាណិជ្ជកម្មពិព័រណ៍អីផ្សេងផ្សេងដូចគ្រឿងសំណង់សម្រាប់ផ្សេងផ្សេងហ្នឹងក្រុមហ៊ុនទាំងអស់នៅពេលដែលគាត់ចាប់ផ្ដើមគាត់អត់ចង់ប្រម៉ូទអីច្រើនទេគាត់ចូលរួមតែសិក្ខាសាលាឬក៏ ការតាំងពិព័រណ៍ឧស្សាហកម្មអីចឹងតំណែងរបស់គាត់ពាក់ព័ន្ធនឹងអីគាត់ទៅចូលរួមអាហ្នឹងនៅពេលដែលគាត់ទៅបង្ហាញគេឃើញអាហ្នឹងពេលហ្នឹងគេអាចទិញបានអញ្ចឹងចំណុចទី1ដែលយើងអាចទៅចូលរួមបានតាមរយៈប្រើ push strategy ចំណុចទី2គឺ direct sale to customer in showroom in showroom or face to face ដែលយើងគ្នាយើងបានលើកឡើងនិយាយថាយក direct sale ឬក៏ personal selling នឹងឯង ណាហើយចំណុចទី3 negotiation with retailer to stock your product នេះទៅជួបជាមួយនឹងអ្នកចែកចាយណាអ្នកលក់រាយហ្នឹងទៅជួបពួកគាត់ហើយគាត់ទៅប្រម៉ូទប្រាប់ថាណែឯងយកផលិតផលរបស់ខ្ញុំចេះទៅល្អ1ល្អ2ល្អ3ហើយយកទៅរៀបចំដាក់លក់ទៅអាហ្នឹងចំណុចទី4នេះ supply chain ណា retailer ទៅលើ supply ការផ្គត់ផ្គង់ ឲ្យបានសមស្របទៅនឹងតម្រូវការធ្វើម៉េចឲ្យកាន់តែប្រសើរឡើងចំណុចបន្ទាប់គឺ packaging design to encourage purchase នេះការរៀបចំធ្វើម៉េចឲ្យវាមានការល្អប្រសើរឲ្យមានលក្ខណៈមួយការលើកទឹកចិត្តដោយផលិតផលចិនភាគច្រើនដែលវាទិញណាវាទិញសម្ភារៈទិញលក់តែលក់ពេងលក់ស្អីស្អីវាវិចខ្ចប់មកធ្វើជាហាក់បីដូចជាកដោយ៉ាងទិញមកគឺប្រអប់ស្អាត ចឹងវាលើកទឹកចិត្តយើងមកដល់ពេលដែលយើងចង់ទិញអីមួយយើងកលែងទៅឃើញអាការវិចចប់ស្អាតបាតវាធ្វើឲ្យយើងអាចសម្រាប់ចិត្តទិញហើយធ្វើជា gift ធ្វើជាអីដែរអាហ្នឹង target ទាញអាការវិចចប់ជា gift អាហ្នឹងល្អហ្នឹងសម្ភារៈទាំងការញ៉ាំទាំងភេសជ្ជៈដូច Submon brand ណា Submon brand ឃើញគេធ្វើអឺអាអាកាដូអាកាចប់ហ្នឹងគឺសម្រាប់ធ្វើជាកាដូតែម្ដងអាហ្នឹងគេហៅថាអឺ in uh, incorrect purchasing តាមរយៈ packaging ការវេចខ្ចប់អូខេចំណុចទី2និយាយពី pool strategy វិញយុទ្ធសាស្ត្រទី2និយាយពី pool កលឹះ keyword របស់វាគឺ getting customer to come to you ណាអាអាអា push strategy គេថា taking product to customer យកផលិតផលទៅឲ្យដៃទៅដល់ទៅអតិថិជនហើយមួយទៀត គេដាក់ getting customer to come to you នេះចឹង pool strategy ធ្វើម៉េចយើងព្យាយាមប្រើតាក់ទិចយ៉ាងណាដើម្បីឲ្យអឺអតិថិជនរត់មករកយើង push យើងរត់យើងនាំផលិតផលទៅឲ្យអតិថិជនអាចកលើនឹងពីរខុសគ្នាណាចឹងតាក់ទិចរបស់វាយើងក៏និយាយដែរវាមិនខុសទេត្រូវណាអឺ cool ហ្នឹងគឺយើងតាក់តិចគឺចំណុចសំខាន់បំផុតគឺ advertising តាមរយៈ mass media promotion នេះចឹងទៅមួយទៀតគឺ word of mouth word of mouth អាពាក្យល្អល្អល្បីពីមាត់មួយទៅមាត់មួយហ្នឹងហើយចំណុចបន្ត customer relationship management នេះ cool strategy ណា នៅខណៈពេលដែលយើងតំណាក់តំណងមួយគេល្អចេះតែព្យាយាមតំណាក់តំណងមួយគេវាធ្វើឲ្យការតំណាក់តំណងរបស់យើងណាគេអាចឈានមករកការទទួលយកនៅតំណែងរបស់យើងណាហើយគេមកចូលរួមលេងណាហើយគេមកចំណុចទី4 sell promotion and discount អាហ្នឹងដែលគេប្រើ push strategy ណាអញ្ចឹងពីហ្នឹងអឺស្គាល់ថាប្រើពេលណាល្អ អាហ្នឹងសម្រាប់ចិត្តខ្លួនឯងមួយណាក៏ល្អមួយណាក៏មិនល្អអាស្រ័យទៅតាមសមត្ថភាពពេលខ្លះយើងធ្វើអត់ដល់អញ្ចឹងអូខេអញ្ចឹងយើងត្រូវចំបោះគូសល់ចឹងពាក់ព័ន្ធគ្នាជាមួយនឹងយុទ្ធសាស្ត្រពីរនេះគឺយើងត្រូវតែប្រើតាមគណៈតាមប្រភេទនៃផលិតផលបើមិនជាយើងជាផលិតផលថ្មីគួរជាជា idea របស់គ្រូឯណាយើងប្រើ pool strategy សិនហើយបន្ទាប់ពីដំណើរការបានជោគជ័យដល់កម្រិតណាមួយហើយចាំយើងប្រើ push strategy អាហ្នឹងវាអាស្រ័យទៅលើប្រភេទនៃផលិតផលបើផលិតផលថ្មីគួរតែប្រើ pull strategy ហើយផលិតផលដំណើរការយូរហើយយើងប្រើ push strategy អាហ្នឹងនៅពេលដែលគេស្គាល់ហើយគេមិនបាច់ចាំប្រម៉ូទច្រើនទេមន្ត្រីទីផ្សារមិនសូវចាប់អារម្មណ៍ទេរឿងអីនេះឯងព្រោះគាត់ដឹងតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មការតាមយុទ្ធសាស្ត្រ pool strategy ហើយហើយអូខេតោះចំនួនសំណួរទាំងអស់នេះគឺសិតតែជាមានសំណួរដែលមាន សារៈសំខាន់ហើយចំណុចដែលល្អជាងគេគឺសំណួរទី8នេះឯងដែលធ្វើឲ្យយើងអាចរៀបចំយុទ្ធសាស្ត្របាន sell marketing យើងប្រើពីរសំខាន់សំខាន់គឺប្រើ push និង pull ហើយប៉ុន្តែត្រូវយើងយល់ទៅម៉េច push និង pull ហ្នឹងឲ្យបាន ហើយសំណួរបន្តបន្តពីដើមមកសិតតែជាសំណួរអឺហែហមទេបាទហើយសំណួរដែលសំខាន់ដែលខ្លឹមសារនៅក្នុងមេរៀនយើងពួកចំណងជើងមេរៀនយើងគឺមេរៀនទីទី2ហ្នឹងចំណងជើងថាម៉េចក្រុមទី7ត្រឹមទី7 ងាត់ជើងក្រុមទី5ងាត់ជើងតិចខ្មោចឡងទៅ លោកគ្រូហៅខ្ញុំមែនលោកគ្រូបាទលេដាមេរៀនទី2ចំណងជើងតាម៉េចមេរៀនទី2មែនលោកគ្រូបាទអឺសាសាជីលោកគ្រូអូខេអូខេ ចឹងមេរៀនទី2ដែលសំខាន់បំផុតនៅក្នុងនេះគឺសំណួរទី8នឹងឯងថាតើយើងប្រើយុទ្ធសាស្ត្រអីដែលវាសំខាន់ជាងគេណាប៉ុន្តែកុំថាអផ្សេងទៀតអត់សូវសំខាន់អាទី8ហ្នឹងវាសំខាន់ដែលយើងគិតថាវាជាចំណុចមួយដែលយើងយកមកសិក្សាហើយជាទូទៅសិស្សគឺប្រើយុទ្ធសាស្ត្រហ្នឹងរាល់ថ្ងៃណាហើយតាក់តិចដូចគ្រូបាននិយាយមិញអញ្ចឹងតាក់តិចណាកលឹះហើយអាចស្ដាប់វីដេអូវីដេអូហ្នឹង record ដែរអញ្ចឹងចាំតម្លាក់ចូលក្នុង group ទៅ ដើម្បីឲ្យបានដឹងថាយុទ្ធសាស្ត្រភូលភូហ្នឹងមានតាក់តិចអីខ្លះហើយគេយើងអាចស្រាវជ្រាវឲ្យផ្សេងផ្សេងបានថែមទៀតណាអូខេអញ្ចឹងគឺមានប៉ុណ្ណេះហើយអឺចំណុចក្រមទីក្រមទី5ក្រមទី2មានអីថែមមានអីថយលើកឡើងណាមុនពេលចប់តា ចាលោកគ្រូនិយាយទៅគឺយើងអត់មានអីថែមដោយសារយើងបាននិយាយខាងដើមនោះអស់ហើយអញ្ចឹងខ្ញុំសូមអរគុណលោកគ្រូក៏ដូចជាមិត្តភក្តិទាំងអស់គ្នាហើយក៏សូមទោសផងបើសិនជាមានការលាក់លួក៏ដូចជាការយឺតពេលអញ្ចឹងលោកគ្រូអូខេអូខេហ្នឹងហើយអត់អីទេហើយយើងបានដំណើរការទៅយ៉ាងណាក៏ដោយក៏ យើងបានទៅបានសម្រេចដែរមិនមិនជាអ្វីប៉ុន្តែគាត់ថាចំណុចដែលខ្វះខាតអាហ្នឹងគឺជាកលឹះព្រោះបើសិនជាយើងអានេះការពិតយើងអត់គ្រប់ target អញ្ចឹងអាចឆ្នៃឆ្នៃបន្ថែមធ្វើម៉េចឲ្យតន់បើយើងអត់ចេះអត់ខ្វះខាតចំណុចណាយើងអាចស្នើសុំសមាជិកដតីឬក៏ក្រុមផ្សេងឬក៏ប្រធានថ្នាក់ដូចជាទីឲ្យជួយបន្ថែមអញ្ចឹងណាហ្នឹង ជាចំណុចមួយដែលយើង ត្រូវរៀបចំឲ្យបានទាន់ពេលវេលាហើយការពិភាក្សាបើអាចយើងរៀបចំហើយបើសិនជាអាចចេះទៅអឺបើយើងរៀប5សំណួរឬក៏6សំណួរឬក៏7សំណួរយើងត្រូវបែងចែកថាក្រុមទី1អឺសំណួរទីប្រមាណសំណួរទី3ទី4អាហ្នឹងយើងចាប់ឲ្យហ្មងពេលខ្លះណា យើងចាំឲ្យឲ្យឆ្លាស់គ្នាខ្លះកុំឲ្យសំណួរមួយសំណួរជន់ក្រុមគ្នាទាំងអស់អញ្ចឹងអាចជន់តាំងពីក្រុមបានហើយយើងបានកំណត់ពីក្រុមឬក៏3ក្រុមកុំឲ្យជន់គ្នាគ្រប់សំណួរពេលខ្លះការស្រាវជ្រាវវារឿងមកឃើញដដែលដដែលការនិយាយក៏អញ្ចឹងអញ្ចឹងណាអញ្ចឹងបើសិនជាអាចយើងឲ្យពីសំណួរសំណួរឧទាហរណ៍ថាសំណួរទី1សំណួរទី2ក្រុម ទីអឺ1យ៉ាងទៅហើយសំណួរទី1ទី2ក្រុមទី3យ៉ាងទៅណាសំណួរទី3ទី4ក្រុមទី4យ៉ាងទៅណាពីសំណួរពីក្រមពីសំណួរពីក្រមក៏បានដែរឆ្លាស់គ្នាហើយគាត់អាចរៀនសូត្របានហើយចំណុចដែលខ្វះខាតនៅក្នុងការឆ្លើយតបអឺក្រមផ្សេងក៏អាចបន្ថែមឬក៏កលឹះ សំខាន់សំខាន់ផ្សេងទៀតហើយចំពោះក្រុមយើងជាក្រុមដែលសង្ខេបបន្ថែមណាដល់គំនិតហើយខ្វះខាតអីគ្រូជួយថែមអានេះដែលជាចំណុចដែលយើងថាវាកុំឲ្យជន់គ្នាច្រើនខាតពេលវេលាអញ្ចឹងណាហើយអឺយ៉ាងណាក៏យើងដំណើរការបានជោគជ័យហើយសង្ឃឹមថាក្រុមដតីទៀតឆ្លៀតពេលមើលវីដេអូហើយមើលវីដេអូហើយហើយកុំភ្លេចអឺ ត្រៀមសំណួរព្រោះសំណួរទាំងអស់នេះសិតតែជាសំណួរកណ្ដឹងនៅក្នុងមេរៀនមួយមួយហើយគ្រូអាចពេលដែលមាន quiz មានអីគ្រូអាចបន្ថែមណាអូខេអញ្ចឹងគ្រូមានតែប៉ុណ្ណេះដែរហើយសង្ឃឹមថាក្រុមក្រោយសប្តាហ៍ក្រោយគឺយើងតម្លាក់នៅថ្ងៃយើងរៀននឹងក៏បានឬក៏អាចមុននឹងក៏បានតម្លាក់ចូលក្នុងក្រុមក្រុមដើម្បីឲ្យក្រុមយើងបានមើលហើយនឹងត្រៀមសំណួរបន្ត បាទគឺមានតែប៉ុណ្ណាដែរក៏សូមអរគុណណាទាំងអស់គ្នាចាចាអរគុណលោកគ្រូតោះចឹងទីអាច end meeting បានហើយកុំភ្លេចយក